ធ្វើគេយូរមែនអូនអូនអត់មានធ្វើអីហងបងបងចេញទៅវិញទៅណាអូនអូនចេញទៅវិញតាអីចេញទៅសិនណា ចំពេលវេលាមិនស័ក្តិសមបែបនេះ យើងរស់នៅជាប្រិយប្រពន្ធជាមួយគ្នាដោយបានការ6ឆ្នាំឯណាបងមិនគិតសុំអូនរៀបការអប្រពន្ធសម្លាញ់ចាំប្តីបន្តិចឯណាចាំដល់ពេលណាទៀតនេះអូនរងចាំស្ដាប់ពាក្យនេះ6ឆ្នាំឯណាប្រពន្ធសម្លាញ់ចាំយើងមានជានេះសិនណាបានអត់ពីមុនអត់ស៊ីអត់ឃ្លានអូនមិនថែតែឥឡូវពួកយើងមានផ្ទះ មានឡានមានមុខរបរអីតានៅមិនគ្រប់គ្រាន់ទៀតហ៎ឬមួយក៏បងគិតថាអូននៅក្មេងរហូតដល់ថ្ងៃពាក់ឈុតកូនក្រមុំអូនណាអូនដឹងអត់អូននៅតែសោះស្អាតផុតសម្រាប់បងប៉ុន្តែពេលនេះបងពិតជារវល់មែនណាអូនដឹងអត់ការងាររបស់បងកំពុងតែរលូនហើយបងសង្ឃឹមថាប្រពន្ធនឹងយល់ពីប្តីណាបានទេតា6ឆ្នាំប្រហែលដងទៀតតើបងអូនមានថ្ងៃនោះ អូនអូនយល់ពីប្តីតិចបានអត់គេង6ឆ្នាំមកនេះយើងនៅផ្ទះជាមួយ គ្នាតាហើយបងក៏បានផ្ដល់ក្តីសុខឲ្យអូនដូចគ្នាមែនអត់ពេលនេះបងកំពុងតែរលុយសកម្មថាប្រពន្ធយល់ពីបងបានអត់បានអីយកអីចាប់ប្រកែងអូននឹងចាំមើលថាបងនៅមានអីទៀតទៅបងអាចសុំអូនរៀបការបាន Thank you. អូនទៅអូនចង់សម្ងាក់មើលសម្ងាក់ទៅណាហ៎មកចាប់ដៃមកនេះមកនេះមកមកនេះមកពុនសម្លាញ់ឥឡូវស្ដាប់បងតិចបានអត់យើងរៀបការដល់រៀបការជាមួយអូនហ៎ប៉ុន្តែពេលនេះបងសូមជោគជ័យមួយចំនួនទៀតបានទេសិខំថាប្រពន្ធយល់ឲ្យបងណាបងថ្ងៃនេះបងខំប្រឹងខំប្រឹងដើម្បីអូនដើម្បីគ្រួសាររបស់យើងបានអត់ណាញ៉ាំមើលមក Kata dari Selangor. Thôi អញ្ចឹងអើយមុននឹងចាប់ផ្ដើមកម្មវិធីខ្ញុំសូមនិយាយបន្តិចណាអឺខ្ញុំរៀបចំកម្មវិធីនេះឡើងគឺដើម្បីអបអរសាទរដល់បងតាវ៉ាន់ដែលគាត់លោកអាចារ្យអ្នកទ្របបានច្រើនជាងគេអញ្ចឹងក្នុងនាមខ្ញុំជាប្រពន្ធខ្ញុំក៏សប្បាយចិត្តដែរហើយក៏ចូលរួមអបអរសាទរដល់អ្នករួមការងារទាំងអស់ផងដែរអញ្ចឹងថ្ងៃនេះយើងអាចផឹកបានតែត្រូវចេះគ្រប់គ្រងខ្លួនឯងណាកុំផឹកច្រើនពេកបានទេ chị trò nó lỡ hôm bị chả này là nó phải nhắm anh á chị tư á xin nên dạy cho như là o ờ, hai năm mối bảy dương trong rô ban chú đập xin nên là o ờ". quân hải là ô được không chứ hả bán nha kia vậy tư này cứ kia nằm bay sập tập phía bụi dương tờ một cầm trâu tao không gì chơi nhắm á ta ôi chào bạn Tá. ញ្ចឹងសកម្មការនេះនេះជួយពួកមកឯងសម្រាប់ការងារល្អហើយពួកយើងណារកការងាររលូនទៅជាមួយគ្នារហូតតែផឹកឲ្យដាច់ទៅវិញបើដាច់គ្នាអត់ទៅទេហេណាបងបងរវ៉ាន់បងកំពឹកច្រើនពេកព្រោះបងមិនសូវចេះញ៉ាំស្រីឯងប្រយ័ត្នតែសបងពិបាកខ្លួនឯងអូយមិនអីទេសនា គាត់ញ៉ាំមើលព្រោះអីអានេះគ្រាន់តែកម្មវិធីជប់លៀងនៅផ្ទះតាហើយបើគាត់ញ៉ាំសវងក៏មិនអីដែរព្រោះអីញ៉ាំនៅផ្ទះសវងហើយក្តារតាកេងហ្នឹងត្រូវហើយនីតានិយាយត្រូវស៊ីនាងកុំសាំញ៉ាំច្រើនពេកប្រយ័ត្នតាវ៉ាន់ណាវាធុញយើងទៅកុំខកពីស៊ីនាងពេកអីគាត់តែប៉ុណ្្នឹងឯងអញ្ចឹងមកកើតនេះណាចាប់ទុកថាគ្នាជូនពួកម៉ែទៅធ្វើការល្អចោះហើយពួកយើងនឹងធ្វើការរួមគ្នារលូនទៀតសំខាន់មកកើតនេះផឹកឲ្យដាច់ណាបើមិនដាច់ណាយើងអត់ទៅទេហើយណាតោះឈៀ đại tư đại tư dạ, ờ, dạ, đại tư quý nha chăm chút đại đại tư đại đại mơ ờ. việt than việt than việt than việt à, chạy thay này đúng ờ, này cái việt mà cái việt là bánh trộn chay như không biết đâu mà mà bánh trộn chay với bánh trộn chay à lọ chợ thay ờ đặng mới thêm một bụng tao chia lành ừ, ờ. chia đi rồi vừa ấy ờ đại luôn ờ. ừ. ừ. à. cho ngầu như là chia đi này tầm phong coi rồi đại đại nó đợi đạch dạ, mà đợi cho mũi ơi ừ. tự đi cho mũi ơi hai hai cũng ăn hai mũi mũi á đây đã tiền này em sẽ sao chưa có cái ngoài phọc chở mà sao chưa có đây đây cũng mát đây là bếp kêu trộn chày chia ờ, bạn là ta tiêu ấy chia chia chia, 谢谢谢。忙忙忙忙忙忙。不要不要，那来送送送送杯了都。đã đã đã trong chô luôn đó đó ừ đã tham tham tham về tham về ờ bán á tham về dạ mà tham về dạ mà tham về dạ mà anh xuống rồi đã được cao tê lọc rồi ผักผักเปียดเลิกเลิกเลิกเลิกอ่าอ๋อเลิกได้ได้เชียร์มามามามามาได้ได้เตอร์เขาได้เขาได้ได้ថាវាឡាយនេះយកជ្រៅឯណាខ្ញុំគិតថាពួកយើងល្មមចប់កម្មវិធីដំណឹងហើយ តែបើអ្នកណាស្វឹងហាមបកបោទៅផ្ទះវិញហើយអាចខលទៅប្រាប់អ្នកផ្ទះបានកុំឲ្យពួកគាត់ចាំផ្លូវតែបើថាចង់ទៅអាចហៅកង់3ឬក៏ឲ្យអ្នកណាដែលគាត់មានស្មារតីជូនទៅវិញក៏បានដែរខ្ញុំនៅ single ណាខ្ញុំអត់មានអ្នកគេនៅអឺចាំផ្លិនទៅទេហេចឹងខ្ញុំសុំគេនៅនឹងឯណាព្រោះអីហ่าពេលនេះហ่าមានអារម្មណ៍ថាអឺផែនដីកន្លាប់ចាស់ ចេញសុំគេនៅនឹងដែរណា single អីទេចិត្តកូនមួយហ្នឹងណាឯងគេនៅនឹងណាចាំគ្នាខប្រាប់ប្តីឯងឲ្យចឹងក៏បានអញ្ចឹងខ្ញុំទៅកេនសាឡុងមុនណាណាខ្ញុំមុននេះយើងអត់ស្វឹងទេយើងអាចជិះម៉ូតូទៅខ្លួនឯងបានហើយយើងអត់ចង់គេនៅហ្នឹងទេហើយណាមួយផកអត់តន់ដឹងឆ្អែតផងហ្នឹងបានហើយ មនុស្សស្វឹងហ្នឹងមិនដែលថាខ្លួនឯងស្វឹងទេនេះគេផឹកកម្ដរកម្មវិធីមិនផឹកឲ្យឆ្អែតដូចបាយណាបើបងជិះទៅមានបញ្ហាឬមានគ្រោះថ្នាក់អីបងគិតមិនបងគ្រោះថ្នាក់តបងតឯងមិនអីទេចុះបើគ្រោះថ្នាក់ដល់ប្រពន្ធកូនគេម៉ែអើគេបងគិតមិនមិនធ្ងន់ធ្ងរអីស៊ីនាងអាគុំសាំញ៉ាំច្រើនពេកផឹកនេះហ่ะវាគាត់ជាការផឹករបស់ខ្ញុំឯងសួរអវ៉ាន់ទៅវាដឹងហើយ ខ្ញុំគ្មានប្រវត្តិផឹកឲ្យគេសែងទេអើយអើយទៅបើថាបើងទៅទាំងកើតទេចាំឯងជូនទៅអត់អីទេអត់ផឹកទៀតផឹកទៀតផឹកទៀតផឹកទៀតផឹកទៀតមកផឹកទៀតដល់បានណាកុំអីភ្នែកបើលេងរួយហើយហើយបងក៏មានអារម្មណ៍ថាស្វឹងដែរម៉ូតូបងផ្ញើនឹងផងចំណែកអាវិតចាំបងហៅកង់3ដឹកវាទៅផ្ទះចាបងអញ្ចឹងចាំបងជួយហៅកង់3ឲ្យគាត់ផងណា Hãy vâng chẳng chưa thìa con ta cầm mấy phương năm bông Mà đây phạt tiền chẳng phạt tiền Phạt tiền mà phạt tiền Nói là vậy tiền Đây à. ờ, Nhưng phạt tiền Ờ Phạt tiền Ui Mai nó ta cả anh ngon nè Ừ Ừ Quá đúng rồi Mm-hmm. ម៉ែអើយអូនប្រាប់ឯងថាកំផឹកច្រើនពេកអញ្ជើឯងផឹកអញ្ចឹងដឹងប៉ះពាល់ដល់សុខភាពអត់គេផឹកមានរបៀបសបាយយុទ្ធនាមអស់អើយអូនចង់អញដែរអ៊ូដែរដែរអ៊ូដែរអត់ជធុញអីហ៎កម្មវិធីផ្លេផឹកបងការសោះនិយាយដែរដែរនិយាយតែដែរនិយាយច្រើនពេកពិបាកមកបងកម្មវិធីនឹងទៀតឃើញកម្មវិធីនេះរៀបចំឡាយប្តីអីហ៎ គេថ្ងៃប្តីជោគជ័យហីនិយាយច្រើនម៉េះមែនហើយអូនអ្នករៀបចំកម្មវិធីដើម្បីអបអរដល់បងតែបងផឹកឡើងដេកតែម្ដងឯងតាមអីថ្ងៃក្រោយបងផឹកចេះប្រហែលខ្លួនផងផឹកតាមអីដែលផឹកបានហើយកុំផឹកតាមគេបញ្ចោតាមគេតសើតាមគេបខំអីហ្នឹងវាមិនល្អទេស៊ីចូលមិនណាស៊ីចូលមិនអូននេះចង់ថាបងមនុស្សស៊ីចូលទេតែមិនហ៎បងចាស់ណា អូនឯងក៏ចាស់ដូចគ្នាត្រូវហើយពេលនេះអូនចាស់ហើយអញ្ចឹងពេលណាមិនបងសុំអូនរៀបការឬខេងបងថាចាំពេលបងជោគជ័យមិនចឹងអីចុះឥឡូវការងារបងជោគជ័យអីតើបងចាំតអង្គការទៀតបងដឹងអត់ក្រៅពីសុភមង្គលមនុស្សស្រីចង់បានអីខ្លះស្រាបៀគ្រុតពេលវេលាល្អ ពេលវេលាជាមួយគ្រុឌស្វាយស្វិតភីរសជាតិគូលែនផ្អែមស្រទន់លើសពីការគិនបាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបានបាកាលើពីភេសជ្ជៈបើកម្លាំងដើម្បីភាពរីករាយអបអរសាទរទាំងអស់គ្នាវឌ្ឍនៈ Premium Beer អូន អូនឯងធុញអត់តិចកាតិចកាតិចកាហើយបើអត់ការវិធីហ៎ចាំពេលមានលុយចំការវិធីមិនផ្លែស្អែកវាលេងឬក៏មិនអូនឯងមើលគូគេផ្សេងផ្សេងមើលគេហត់តាមគ្នាមិនក៏គេឯងនៅជាមួយគ្នាបានហើយយើងចាំបាច់ការអីធុញតិចកាតិចកាអត់ការវាងាប់មែនឆ្ងល់ដែរ ត្រូវហើយអូននឹងថាអូនអាចនឹងនៅបានតែអូននឹងថាមានថ្ងៃស្អែកប្រហែលដងទៀតទេទៅបងមកពីអូនបងស្វងហើយបងមិនដែលនិយាយពាក្យទាំងនេះចេញមកពីមុនឬក៏វាជាពាក្យពិតរបស់បងតែមិនអីអូននៅចាំបងចាំពាក្យនោះចេញពីមាត់បងពេលបងស្មានស្មារតី ôi cho của là anh đây យប់មិញមិនដឹងថាធ្វើស្អីខ្លះអោយតាសវឹងអញ្ចឹងហ្មងនិយាយស្អីក៏ឡប់ឡប់ដែរហើយប្រពន្ធខ្ញុំក៏អញ្ចឹងគឺប្តីសវឹងប្តីនិយាយអីមិនល្អនិយាយមិនព្រោះក៏ប្រពន្ធមិនដែលចេះខឹងដែលចេះថាដែរបាយទឹកគឺរៀបចំឲ្យរហូត Rồi hả bạn hàng bạn Bạn là cắt ấy mới tỉnh trôm trôm luôn ấy គ្នាក៏មិនដឹងដែរតែប្រហែលជាមកពីគ្នានេះមិនសិនចេះផឹកវាសល់ហើយហើយណាមួយទៀតយប់មិញមិនដឹងនិយាយស្អីខ្លះទេទៅប្រពន្ធឯងឥឡូវគ្នាអន់ចិត្តបាត់ហើយមនុស្សប្រុស ផឹកស៊ីវាជារឿងធម្មតាទេបើផឹកស៊ីខ្លៃប្រពន្ធកុំផឹកហើយណាមួយឮថាមិនតរីការផងហើយខ្លៃប្រពន្ធខ្លាំងម៉េចអើយកុំនិយាយចឹងពួកគេឆ្លងកាត់រឿងរ៉ាវជាមួយគ្នា លើពីប្តីប្រពន្ធទៀតទោះមិនបានរៀបការជាមួយគ្នាក៏ដោយបានមិនដឹងមិនសួរខ្ញុំខ្ញុំសាក់អាក៏និយាយត្រូវដែរធ្វើការហត់ចង់ងាប់ផឹកស៊ីខ្លះទៅឲ្យគ្រប់បាវវេទនាការខ្លះហើយក៏សួយសាញ់ច្រើនម៉េះល្ងាចនេះចុងសប្តាហ៍ផង យើងរកផឹកម្ដងទៀតអីព្រោះថាថ្ងៃមុនណាយើងផឹកអត់អស់ចិត្តសោះហើយផឹកនេះក៏ដើម្បីអបអសាទរដែលពួកយើងចូលហ៊ុនគ្នាទិញដីនឹងដែរដីហ្នឹងណាដឹងទៅលុកចំណេញកប់ក្ដៅហ្នឹងអញ្ចឹងណាយើងផឹកស៊ីអបអសាទរឲ្យហើយយើងយប់នេះខ្ញុំសូមចូលរួមដែរមិនមែនសេរីខ្លៃប្រពន្ធដោយមេវ៉ាន់ទូទៅដល់ផ្ទះជប់ជ្រៅប៉ុណ្ណាក៏ប្រពន្ធបោកទ្វារឲ្យប្តីហើយនឹងជួយកោះខ្យល់ឲ្យយើងទៀតឥឡូវចេះតាពួកឯងទៅ3នាក់ចុះណាគ្នាប្រហែលជាបានទៅពួក ទៅត្រឡប់ទៅផ្ទះវិញលួងកំពុងបន្តិចគាត់ខឹងខ្លាំងតែទៅចោះអើអីវ៉ាន់អីវ៉ាន់ខ្លាចជាមេគ្រប់គ្រងអចលនៈប្រពន្ធណានៃគ្រប់គ្រងមនុស្សឡើងរាប់ពាន់នាក់គ្រប់គ្រងប្រពន្ធខ្លួនឯងម្នាក់អត់បានវ៉ាន់អីវ៉ាន់អញនៅថៃខ្លាំងកាលនៅកំឡោះហើយចោះទៅណាក៏បានទៅណាក៏បានឥឡូវហើយអាដាយដើមមួយពួកអញនេះរៀងឃ្លាតឆ្ងាយគ្នាដល់ហើយយប់មិញឲ្យផឹកជើងច្រឹកមកដូចខ្លាហើយមិនបាត់ឥឡូវឲ្យជើងច្រឹកឆ្មាលឿនមែនណែ ដល់បានណាគេមានគ្រួសារហើយបើគេមិនទៅស្រែតែគេទៅតោះយើងទៅកាយាល័យមុនដល់បានឯងឆាប់ញ៉ាំបាយទៅពួកខ្ញុំទៅមុនហើយបាទបានសានេះហ่าមិនទៅមិនអីទេប៉ុន្តែបើសាក្រៅមិនទៅទៀតណាគ្នាកាត់កាល់ឯងចោលបើសម្លាញ់ឯងទៅចុះចាំលើក្រោយណា អឺអូបងមកវិញហើយអញ្ចឹងបង ទៅសម្រាប់បាត់ហត់សិនណាអាងងុយទឹកមកញ៉ាំបាយជុំគ្នាឥឡូវអូនទាយមើលថាបងទាយអីផ្ញើអូនណាបងទាយរបស់អូនចូលចិត្តមើលឃើញអត់ហើយបងសុំទោសណាដែលយើងមិញបងសង្កត់ខ្លាំងពេកហើយបងនិយាយស្ដឹងអីឯងកំកាន់បងបានអត់អូនមកអ្នកនិយាយខ្លួនឯងសោះ ទៅបន្ទះស្រាចុះបងភ្នក់អត់បើយកមិញអូនអ្នកចាក់បងហើយបងមិនដឹងថាអូនជាអ្នកចាក់បងគិតមិនឥឡូវអត់ប្តីសុំតូននៅណាប្រសាទជុំនេះបងសង្វឹងមែនប៉ុន្តែបងសន្យាលើកក្រោយបងនឹងធ្វើអញ្ចឹងទៀតហើយបានហើយបាននេះរឿងយកមិញអូនក៏សង្វឹងភ្លេចអស់ដែរបងទៅមុខទឹកណាអែមចាំញ៉ាំបាយវិញអញ្ចឹងអឺ មានន័យថាប្រពន្ធជប់ខឹងបងមែនមែនទេមែនអត់អត់ទេតើតញ៉ាំត្រែនអស់សិនបានត្រូវគ្នាវិញគាត់អូននិយាយអញ្ចឹងភ្លាមបងប្រាប់ថាបងឃ្លានមុនឥឡូវបងអាចភ្លក់ស្នាដៃប្រពន្ធបងសិនបានអត់ចាំបងមួយទឹកបានក្រោយបានទេបានទេទៅមួយទឹកសិនទៅទៅព្រោះទីសិនមកអត់ទេទៅមួយទឹកសិនចាំមកញ៉ាំវិញ លោកសម្បត្តិតបានវាមកហើយដីរបស់យើងយកដូចគ្នាគេទិញចូលគ្នាថ្ងៃមុនគឺត្រូវចាញ់បោកគេហើយប្លង់ដីទាំងនោះគឺសុទ្ធតែប្លង់ខ្ចង់ពួកយើងគួរធ្វើបែបណាទៀតបងគិតមិនចេញទេហ្នឹងហើយខ្ញុំទៅដល់លើហើយបាទចឹងអឺអូនណាអូនញ៉ាំបាយមុនបងប្រចាំបងហ្នឹងបងទៅក្រៅផ្លែនេះនេះបងកើតអីហ្នឹងបងសំអាតគាត់គាត់កាត់អីមែនបងអឺឥឡូវចេះ ចាំបងមកវិញបងប្រាប់ណៃណាឥឡូវណៃចាក់សោតផ្ទះសួយបួនបងទៅសិនណាេងលក់ដីរាប់ឆ្នាំហើយមិនសមណាស់មកចាញ់បងអត់គ្នាពីម្សិលមិញហ្នឹងសិនមកពីបងសម្អាតហ្នឹង មុននឹងទិញមិនមើលឲ្យច្បាស់ទេឥឡូវមកធាក់ទៅទាំងអស់គ្នាអើយមើលមិនដឹងសោះថាវាជាប្លង់ខ្លាំងខ្លាយមុននឹងទិញមិនគិតថាវាជាការបោកប្រាស់ឥឡូវចេះពួកយើងមិនបាច់ប្រកែកគ្នាអ្វីដែលសំខាន់គឺចិត្តដល់ថ្លៃបង់ធនាគារហើយណាមួយទៀតលុយរាប់ម៉ឺនដុល្លារខ្ញុំគិតថាពួកយើងគួរតែដាក់ពាក្យបណ្ដឹងអត់អាចទេពួកនឹងបោកបាល់ថ្ងៃក្រោយទៀតទេ រឿងពាក្យបណ្ដឹងចាំខ្ញុំជាអ្នកដោះស្រាយចុះពួកយើងកុំបាត់ទឹកចិត្តអីឲ្យតែយើងនៅមានដង្ហើមគង់តែមានដំណោះស្រាយឯងហើយណាមួយទៀតលុយនៅក្នុងកងពួកយើងក៏ប្រហែលជាអាចបង់បាន2ខែទៅដែរតែក្នុងឡងពេលនេះយើងមានតែលក់ដីតូចតាចចេញអស់ហើយទៅបាច់ទទួលបានហើយមានតែអញ្ចឹងឯងទៅបាច់រត់រួចហើយ stress ហ่ะល្ងាចនេះហ่ะផឹកចិត្តផ្ទះគ្នាបងស្មារតីក៏ត្រូវទៅដែរ ហើយខ្ញុំអត់បានទៅទេព្រោះសន្យាជាមួយប្រពន្ធហើយថាចុះផឹកហើយអូយស្អីក៏តានតឹងមែនអាផឹកបន្តិចទៅកាត់ stress ឬបំណុលចាំយើងគិតតាមក្រោយទៅផឹកបន្តិចទេឥឡូវតែបន្តិចទេណាអឺចឹងក៏បានដែរ មកពីណាហ្នឹងអូនខកតបងច្រើនដងហើយអត់លើកទូរស័ព្ទអូនទៀតដឹងអត់ថោនបារម្ភណាអឺបងទំចេញពីកន្លែងការងារហ្នឹងហើយបងទំចប់ការងារមិត្តភក្តិបងគេហៅបងញ៉ាំអីបន្តិចណាអូនអត់ខឹងបងណាហើយបងចេញទៅទាំងប្រញាប់ហើយមកវិញក្នុងសភាពបែបនេះបងមានបញ្ហាអីមែនទេបងប្រាប់អូនមែនណាអត់មែនបងមកគេ ជប់សិនស្រាបៀគ្រុតពេលវេលាល្អពេលវេលាជាមួយគ្រុតស្វាយស្វិតធីរសជាតិកូឡានផ្អែមស្រទន់លើសពីការគិនបាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបាន បាកាសលើពិភេសជ្ជៈពៅកម្លាំងដើម្បីភាពរីករាយអបអរសាទរទាំងអស់គ្នាវឌ្ឍនៈ Premium Beer បងប្រចាំព្យាយាមកុហកអូនទេរឿងគ្រប់យ៉ាង បង សម្អាតប្រាប់អូនអស់ហើយរឿងដែលពួកបង ចាញ់បោកប្លង់ដីខ្យល់នោះតែបងកុំចោះចាញ់អីណាអូនជឿថាគ្រប់យ៉ាងនឹងអាចដោះស្រាយបានឆាប់ឆាប់ ថ្ងៃនេះអូនអត់ស្ដីបន្ទោសឲ្យបងទេព្រោះបងញ៉ាំស្រាចឹងអីទេយ៉ាងណាក៏បងអ្នកអាចគ្រប់គ្រងខ្លួនឯងបានបងបានធ្វើខុសពាក្យតាមផ្ញើអូនណាប៉ុន្មានពេលនេះក៏អត់ពីខ្លួនបងអាចធ្វើបាន ក្តីអូនប្រកែខ្លាំងណាគ្រប់បញ្ហាទាំងអស់ហាសិតតែមានដំណោះស្រាយណាបងបងអរគុណណាប្រពន្ធសម្លាញ់ដែលអូនមកស្ដីបន្ទោសឲ្យបងតែបងជឿថាបងមិនអាចដោះស្រាយបានហើយបងយកគ្រួសារយើងដូចដើមមកវិញអញ្ចឹងបងទៅងូតទឹកឲ្យបានស្រួលខ្លួនសិនណាអូនរៀបចំបាយទឹកឲ្យបងហើយឯងបងអរគុណណា ក្នុងសភាពបែបណាបន្តបងដាវ៉ាន់មើលទៅ ប្រកាសជាពិបាកចិត្តខ្លាំងហើយតើខ្ញុំត្រូវជួយបងដាវ៉ាន់ដែររបៀបណាទៅ ពេលនេះខ្ញុំលែងខ្វល់រឿងហៀបការអីទៀតហើយ ធ្វើគេយូរមែនអូនអូនអត់មានធ្វើអីហងបងបងចេញទៅវិញទៅណាអូនអូនចេញទៅវិញតាមទៅទេចេញទៅសិនណាធំក៏មកមិនក៏កូនមកចំពេល សម័យនេះតើតើម៉ែគូគូធ្វើអីតើគូតែទុកកូនឬមួយក៏ឬមួយក៏ធ្វើយកកូនចេញស្រីនាងអូនេះតាមរកឯលេបោះឥឡូវឲ្យខាញ់ល្មម អីនេះឯងតាមរកគ្នាទៅអីគ្នាដូចអត់មានចាក់លុយអីឯងណាអត់ទេមែនដូចជាពាក់លុយខ្ញុំចង់សួរនឹងប្តីគ្នាហ្នឹងណាពួកឯងប្តីគ្នាប្រាប់ថាប្តីឯងហ្នឹងហៅគាត់ទៅកម្មវិធីនៅទីរងថ្ងៃប៉ុន្តែគេឆ្ងល់ហេតុអីក៏មានកម្មវិធីរងថ្ងៃចឹងឥឡូវខ្ញុំចង់សួរឯងច្បាស់ថាតើតើឯងមានកម្មវិធីរងថ្ងៃមែនតែដូចអត់អត់មានណាគ្នាថាឲ្យថាអប៉ិហ្នឹងកុហកគ្នាហ្មងហើយតាមពីគាត់សុំគ្នាឲ្យមានកូនណាហើយគ្នាព្រមមានកូនឲ្យគាត់ឥឡូវគាត់ផ្លែងណាបាត់ពីទីរោយប់ នេះថាថាមនុស្សប្រុសហ្នឹងត្រូវតែមានកូនចង់ជើងគាត់ឯងដូចគ្នាដែរបើឯងមិនតន់ការឆាប់មានកូនឆាប់អីទៅគ្នាក៏មិនតន់ចង់មានដែរព្រោះចាំមានបានតិចទៀតសិនឯងចាំមានគ្រប់យ៉ាងវាអត់មានទេមនុស្សហ្នឹងប្រែប្រួលគ្រប់ពេលឯងគួរតែមានកូនចង់ជើង គេទៅឬក៏ឯងចាំដល់ប្តីឯងមាន ស្រីបើឯងមានកូនអឺគ្នាថាលេងទេប៉ុន្តែវាជាការប៉ັດដែរហ្នឹងណាអឺ អត់អីទេឥឡូវអញទិញតទៀតទេគ្នាទៅវិញណាម៉ែនៃបងតាវ៉ាន់មករយៈនេះគាត់ឈឺឆាខ្លាំងជាងមុនណាបើបន្ទោស្រាក៏មិនត្រូវប្រហែលដោយសារបំណុលកថាបានដែរ ខ្ញុំមិនត្រូវគិតអវិជ្ជមានចំពោះគាត់ទេខ្ញុំត្រូវតែធ្វើអីម្យ៉ាងហើយអូនអូនឯងមានអីចង់និយាយបងមែនគឺគឺអូនចង់និយាយរឿងអឺ ឥឡូវចាំយប់ណាដោយសារតែបងទៅធ្វើការហើយហើយថ្ងៃនេះយប់បន្តិចបាទបងត្រឡប់មកវិញបងទៅផឹកទៀតអីមែនបាទដោយសារតែល្ងាចនេះបងមានកម្មវិធីតិចតួចហើយណាមួយចង់កដោមិត្តភក្តិបងទឹកផងវាអត់សុខបាយចិត្តណាទៅកម្ដរមិត្តភក្តិឬមួយក៏បងជាអ្នកចង់ផឹកខ្លួនឯងបងកុំភ្លេចថាបងត្រូវមានទំនួលខុសត្រូវលើបំណុលច្រើនណាស់ណាបងកុំទៅតឹងតាមបញ្ហាអីអូនបារម្ភអើយបងដឹងហើយ នេះរឿងដែលអូនចង់និយាយមួយបងមែនអត់អត់ទេគឺមិនមែនរឿងហ្នឹងទេគឺអូនចង់បើកកន្លែងលក់បាយម្ហូបមួយកន្លែងព្រោះបងក៏ដឹងដែរថាអូនបកកែធ្វើម្ហូបផងថាម៉េចអូនឯងចង់លក់បាយម្ហូបអូនឯងចង់ឲ្យអ្នកទាំងអស់គ្នាគេសើចចំអកបងបងមែនទេហ៎តែបងធ្លាប់មានគ្រប់យ៉ាងនេះឥឡូវសោះតែសបកផ្ទះបើអត់ឯងលក់បាយម្ហូបអ្នកណាគេជឿទុកចិត្តបងអ្នកណាគេព្រមរកស៊ីជាមួយបងអូនឯងសាកគិតឡើងវិញមើល នេះអូនគ្រាន់តែចង់ជួយសម្រាប់កម្លាំងបងខ្លះប៉ុណ្ណឹងបងខឹងអូនដែរមែនមិនមែនជារឿងខឹងឬមិនខឹងទេប៉ុន្តែអនឯងនិយាយចឹងមកដូចមើងងាយសមត្ថភាពប្តីពេកហើយរឿងបំណងទៅបងដោះស្រាយខ្លួនឯងអូនឯងនៅស្ងៀមបានអត់អាយអូននៅតែស្ងៀមស្ងៀមចុះបើកូនយើងកើតមកមិនកាន់តែពិបាកអីហីបើពេលនេះពួកយើងពិបាកស្រាប់ផងថាម៉េចអូនឯងមានកូនមែនអីតែមិនមែនពេលនេះទេ ពួកខ្ញុំមិនតន់ចង់ឲ្យគេកើតមកប្របាឯងអញ្ចឹងកុំអាឲ្យគេកើតមកឃើញពលឺថ្ងៃល្អជាងព្រោះអីប៉ាគេរវល់តែដើរកាត់ stress រយយប់គ្មានពេលណាមកមើលថែម៉ាក់និងកូនហ៎អញ្ចឹងចាំឲ្យប៉ាគេមានគ្រប់យ៉ាងសិនហើយចាំឲ្យគេកើតចេញមកអឺប្រពន្ធសម្លាញ់ឲ្យបងសុំទោសណាដោយសារតែមួយយ៉ាងនេះបង stress ហើយបងគិតច្រើនពេក តែបងសូមសន្យាថាចាប់ពីពេលនេះទៅបងធ្វើជាប៉ាល្អធ្វើជាប្តីល្អរបស់អូនណាហើយរឿងបំណុលតួយបងដោះស្រាយបានប៉ុន្តែអូនសន្យាជាមួយបងមើលបានអត់ថែរក្សាកូនបងបានអូនណាបានទេអូនអូននឹងថាបងស្រឡាញ់កូនតើបងអូនមិនយកកូនចេញគ្រួសារយើង នឹងតស៊ូជាមួយនឹងគ្នា មិនចាំបាច់តតមានអីគ្រប់យ៉ាងទេមែនអត់បាទទុនសម្រាប់លេងអត់ទេអូអ្នកធ្វើវិញអូមិនបាច់ទេតើអុយដល់ cảm ơn thân á bây giờ không có mình tại vì có gì mà thân này 了没？ ក់សុំទោសទោះម៉ាក់បានរៀបការតាមប្រពៃណីមានកូនមុនការតែម៉ាក់សន្យាថានឹងមើលថែកូនឲ្យបានល្អបំផុតណា បើកាស Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបានបើកាសលើពីភេសជ្ជៈបើកម្លាំងដើម្បីភាពរីករាយអបអរសាទរទាំងអស់គ្នាវឌ្ឍនៈ Premium Beer នេះបងធ្វើអីហ្នឹងបងអរគុណអូនណាដែលអូនបានចាំពាក្យសន្យារបស់បងតែបងបានសន្យាថាចាំបងមានគ្រប់យ៉ាងពួកយើងនឹងរៀបការ តែមកដល់ពេលនេះបងមានគ្រប់យ៉ាងហើយប៉ុន្តែបងបាត់បង់ទៅវិញបងនៅចាំពាក្យសន្យាជាមួយបងតែបងដឹងថាមិនបាច់ចាំបាច់បងមានគ្រប់យ៉ាងដៃទៅការជាមួយគ្នាបានបងសន្យាជាមួយបងបានហ៎ថាពួកយើងនៅគ្នាជាមួយគ្នាមួយជីវិត ដូចជាមានអារម្មណ៍ថាអត់សុបាយចិត្តមិនទេវិញមានអារម្មណ៍ថាដូចជាបាត់បង់មិត្តភក្តិម្នាក់មិនទេវិញស្អីអីនិយាយចឹងដូចឲ្យហេតុមិនទេគ្រាន់តែគ្នាជិះរៀបការសោះហ្នឹងបាត់បង់ស្អីអីពួកយើងនៅតែរាប់អានគ្នាបានដដែលទៅដោយសារតែវារៀបការចោលខ្ញុំហ្នឹងឯងនេះហ่าវាមិនតន់ខ្លាចជាប្តីប្រពន្ធផងវាទុកយើងចោលប្រពន្ធហ្នឹងហើយចុះតរតវារៀបការហើយទៀតណាមកពួកយើងវាមើលដែរសំឡាញ់ការរាប់អានណានៅតែរាប់អានអញ្ចឹង គាត់ថាមករយៈនេះគ្នាសប្បាយចិត្តបន្តិចដែលពួកយើងទាំងអស់គ្នានេះបានដោះស្រាយមនោជាងខ្លះខ្លះជាងគួរតែអរគុណសម្បត្តិដែលបានទៅលក់ដីនៅតាមបណ្ដាខេត្តផ្សេងផ្សេងបានកុំឲ្យពួកយើងពិបាកឯងហើយណាមួយគ្នាចិត្តការប្រពន្ធគ្នាក៏មានផ្ទៃពួក3ខែគ្នាគ្រាន់តែចង់ពីម្ដងនាងប៉ុណ្្នឹងឯងមែនហើយចឹងចាត់ទុកថាជប់លៀងមួយនេះវាភាពនៅលីវឯងចុះតោះតោះជួបតែឡើង ដាច់ទេអឺនិយាយអញ្ចឹងយប់ហើយគ្នាគិតថាប្រសុំពុំមកអញទៅមុនណាព្រោះប្រពន្ធគ្នាចាំមកផ្ទះហើយណាមើលគ្នាមិនទៅមុនផងណាអាវ៉ាន់មិនឯងក៏សាំញ៉ាំមែនជួយចិត្តធ្វើឲ្យមនុស្សស្រីគ្រួសារក្បាលឯងបានមែននេះបើស៊ីតិចតួចខ្លាញ់មុខខ្លាចក្រោយឯងធ្វើអញ្ចឹងបើមុខមនុស្សប្រក់ហើយហ៎ អើយឲ្យដល់បានណាយើងទៅផ្ទះទៅគ្នាចិត្តរៀបការផងចាស់ចាស់គេមកឲ្យដើរលេងយប់ជ្រៅពេកទេអវ៉ាន់បើសិនជាឯងទៅលើនេះទៀតណាពួកយើងកាត់ការគ្នាចោលលើហើយការឯងអញអត់ទៅដែរកម្មវិធីនេះអញធ្វើដើម្បីឯងហើយឯងធ្វើចេញមកដូចជាអត់មានទុកមុខឲ្យយើងសោះអឺតោះឥឡូវនេះគ្នានៅកណ្ដោពួកឯងក៏បានដែរចាំពឹកយើងទៅផ្ទះប៉ុន្តែសូមតែម្ដងនេះណា ờ thì tôi đánh trắng này xong làm đón đi bán ờ. vâng. đấy ờ. à. ra chứ đại đại đại đây à mình phật lại chứ này ai nia phật ở son cũng mạng vào dưới sao vậy ô được với nhà à mà cái thế đấy à đây à đây chưa bạn còn cần uống lên cao cho anh đặc biệt đặc biệt phát tiện hãy chúc chết thứ thành chân anh rồi đấy xuống rồi tạo lên từ một từ lên một anh nghiện hai anh nhịp thằng con ra rồi ôi từ lên một ai từ lên một ai mối tiền làm bậy anh mối tiền làm bậy anh mối tiền đã thơ mà anh thật si cọp bạ đấy vậy kia nha bốn tên máu này rồi tộc ra tộc mười tên tộc thân mà tộc tên bốn tên máu giờ mười anh hai đã rồi ô vâng. còn một con con vô linh ờ, chỗ rồi là một cái thôi mà mà à anh kể đi đấy một cái điện một cái điện đánh một cái điện ờ đây đánh một cái điện một cái điện ôi tượng ngồi đây nhiều mà ruộng ơi ừ mai thì mà ông đo này có một có một alo alo mai ជើងដួលហើយឈាមច្រើនខ្លាំងណាស់ហើយឯងនៅណាហ្នឹងអូឆាប់យកស្រីនាងទៅពេទ្យលឿនឡើងណាកូនធ្វើម៉េចបែរ អបានអបានមានអីកើតអីហ្នឹងហ៎ប្រពន្ធប្រពន្ធខ្ញុំដួលលូតតោះចឹងឯងຕົកឡានហ្នឹងហើយចាំលាជុំម៉ូតូទៅលឿនជាងមកបើចេះតម៉ាតអីខ្ញុំអីខ្ញុំជិះសំម៉ូតូសិនលឿនជាង កើតអីណាប្រពន្ធសុំឡើងយើងនៅរៀបការជាមួយគ្នាមានកូនជាមួយគ្នា បងចង់ឃើញអូនស្លៀកឈុតកូនក្រមុំដ៏ស្អាតជាងគេលើលោកឲ្យបងសុំទុនណាបងសុំទៅស្លាប់តែបងជាដើមហេតុ ក្រៅពឹកទៀតហ៎ចាំមើលអូននឹងចាក់សោទ្វារឲ្យបាញ់គេងនៅក្រៅម្ដង មានរឿងអីហ្នឹងនេះកុំថាឯងសោះច្បាប់ពីការងារមួយឆ្នាំដោយសារតែជើងរបស់ឯងមែនហើយដល់បានមិនអោយបងប្រាប់ឯងដោយសារតែគ្រោះថ្នាក់ចរាចរណ៍កាលពីមួយឆ្នាំមុនបើបោះផឹកគ្រឿងស្វឹងទៅផ្នែកគ្រប់គ្រងឯងបាននេះមកពីបងណាវ៉ាន់ណាផឹកស៊ីមិនចេះកើតទៅគាត់ខ្លាចជាបែបនេះពីការហេតុថែមទាំងបាត់បង់កូនទៀតចំណែកប្រពន្ធក៏មិនអាចមានកូនម្ដងទៀតបានហើយ រឿងវាកន្លងហួយតែវាហួរទៅចុះជើងខ្ញុំពិការមែនពិតប៉ុន្តែបេះដូងខ្ញុំនិងក្តីស្រឡាញ់របស់ខ្ញុំមិនអាចទេបងអរគុណអូនណាដែលបាននៅក្បែរបងកាហ្វេវេលាគ្នាសុំទោសឯងបើសិនជាពេលនឹងគ្នាមិនបង្ខំឯងផុតច្រើនប្រហែលជាអត់ឯងមានរឿងនេះកើតឡើងមកអីយ៉ាដាវីតរឿងវាហួពេលហើយ ពួកយើងក៏មិនបន្តដាវីតដែរនេះមកពីកម្មខ្ញុំខ្លួនឯងថ្ងៃក្រោយឲ្យតាដាវីតចេះផឹកស៊ីគ្រប់គ្រងអារម្មណ៍ខ្លួនឯងទៅបានហើយថ្ងៃនេះជាថ្ងៃមង្គលរបស់ពួកយើងពួកយើងចង់មានភាពសប្បាយរីករាយតែប៉ុណ្ណឹងពួកយើងអភ័យទោសឲ្យដាវីតទេគ្នាអរគុណពួកឯងហើយហើយមេរៀនមួយនេះនឹងផ្ដល់ឲ្យគ្នាចង់ចាំអស់មួយជីវិតតាមពិតទៅពេលផឹកស៊ីមិនមែនស្រាជាអ្នកជំរុញយើងទេតែមកពីយើងខ្លួនឯងដែលអាចគ្រប់គ្រងខ្លួនឯងបាន គ្នានឹងកែប្រែវា មែនឯងកំលឹកវាទៀតអីយើងនាំឲ្យថតរូបវិញអីតាសេហ្វីញ៉ាំទាំងអស់គ្នាមក1 2 3 1 2 3ការផឹកស៊ីគ្រាន់តែធ្វើឡើងដើម្បីកំដរបរិយាកាសតែប៉ុណ្ណោះកុំយកវងផឹកស៊ីធ្វើជាទំនាល់ភូមិចាញ់ឈ្នះបើស្រឡាញ់គ្រួសារបើស្រឡាញ់មិត្តភ័ក្តិចូលបំពេញទី ការផឹកស៊ីដែលធ្វើឲ្យខ្លាចជីវិតបដិសារៈមួយជីវិត ចង់ធ្វើអ្វីធ្វើឲ្យហើយព្រោះថ្ងៃស្អែករបស់មនុស្សមិនមែនចេះតែមាននោះទេ